នៅក្នុងថ្ងៃនេះខ្ញុំកណ្ដាលជាប្របាទនឹងសម្ដែង បន្តពុទ្ធកិច្ច45រវសាទៀតក្នុងខ្សែអត្តមុននោះ333ក៏បានសម្ដែងខ្លះហើយ កាលដែលព្រះអង្គទ្រង់គង់នៅ ក្នុងព្រៃបាលីឡៃក្នុងដងព្រៃរកខតសន្តៈហ្នឹង ដែលក្នុងវសានោះវសាទី10ណាទៀតមានដំរីនឹងឯងគាត់បំរើហើយព្រះអនន្តក៏បាននាំភិក្ខុជាច្រើនរយអង្គចូលកលព្រះរាមាភិភាទូចទៅព្រះអង្គក៏ទ្រង់បានសម្ដែងព្រះធម៌ប្រទានជាឱវាទ ដល់ភិក្ខុដែលបាននិមន្តទៅនោះឲ្យបានសម្រេចនៅព្រះអរហន្តគ្រប់ព្រះអង្គទាំងទាំង500អង្គនោះណាតាមឧបនិស្ស័យដែលលោកមានដូចទៅព្រះអនន្តក៏បាន ទូលព្រះដែលមានប្រភាថាបបិទ្ធព្រះអង្គដល់ចម្រើនអរិយសាវកនៅឯក្រុងសាវត្ថី មានអនាថបិណ្ឌកសិទ្ធិឧបាសិកាវិសាខាជាដើមបានផ្ញើដំណឹងមកឲ្យដល់ខ្ញុំព្រះអង្គនេះសម្ដែងព្រះរាមាពុភៈដល់ពួកគេអូពួកគេទាំងអស់នោះមានការនឹករលឹកដល់ព្រះសាស្តាក្រៃលែងណាស់ បបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទ្រង់ស្ដេចជាង ទៅកាន់ក្រុងសាវត្ថីដើម្បីអនុគ្រោះដល់ពពួកជនច្រើន ដើម្បីជាប្រយោជន៍ដើម្បី ជាសេចក្តីសុខដល់មនុស្សនិងទេវតាទាំងឡាយព្រះរាមាវិភាព្រះអង្គទ្រង់ត្រាស់ថាអាអនន្តបើអញ្ចឹងអ្នកចូលយកបាតនឹងចៃវរតថាគតចុះ ព្រះអនន្តក៏បាន ទទួលយកបាតនិងចីវររបស់ព្រះតមានពភាហើយក៏បានព្រះតមានពភាព្រះអង្គទ្រង់ស្ដេចយាងពុទ្ធដំណើរចេញចាកពីទីកន្លែងនោះមួយអន្លើដោយភិក្ខុសង្ឃចេញបានមកតែបន្តិចតម្រៃបារីឡៃក៏បានទៅឈរពាំងផ្លូវព្រះតមានពភាភិក្ខុក៏ទូលសួរព្រះអង្គថាបើពិត ព្រះអង្គដ៏ចម្រើនតើបំណងរបស់ដំរីនឹងយ៉ាងណាព្រះអង្គក៏ទ្រង់ត្រាស់ថានាភិក្ខុទាំងឡាយដំរីទេគេគិតថាមិនតន់ដើម្បីឲ្យ ព្រះតមានពភាកនិងភិក្ខុសង្ឃនិមន្តចេញទៅទេ គេមានបំណងនឹងប្រកេននៅផ្លែឈើជាចង្ហាន់សិនមនីភិក្ខុទាំងឡាយ បាលីឡាយិកៈនេះ ជាដំរីដែលឆ្លាតឆ្លៀសហើយបានបំរើតថាគតអស់រាត្រីដោយយូរដែលតថាគតបាននៅទីនេះដូច្នេះអ្នកទាំងឡាយកុំចំទាស់នឹងបំណងរបស់ស្ដេចសัตว์នេះអីចឹងរងចាំឱកាសពេលវេលាដ៏សមគួរសូមទៅចោះ រួចទៅក៏និមន្តត្រឡប់មករងចាំពេលវេលាដល់ទៅថ្ងៃស្អែកណាទៀតគង់នៅមួយយប់ទៀតទៅហ្នឹងដើមដីក៏បានទៅប្រមូលផ្លែឈើមានជែកមានមានខ្នុលណាមានទុំទុំមកគោស្អែកឡើងវិខ500អង្គរួមទាំងព្រះអនន្តព្រះរាមាភិយទ្រង់សោយទ្រង់ឆាន់អត់អង្គ ហើយឈើដំរីហ្នឹងណាដំរីបានប្រកេនទៅឆាន់អត់អស់ទេណាហ្នឹងរួចទៅក៏បាននិមន្តចេញមកចេញមកចឹងទៅដំរីក៏បានជូនដំណើរជូនដំណើរដល់កន្លែងដ៏សំគួរហ្នឹងដំរីទៅទៅទៅពាំងព្រះរាមាប្រភេទទៅពាំងទៀតភិក្ខុបទូលសួរព្រះអង្គបបិទ្ធព្រះអង្គដល់ចម្រើនតើបំណងដំរីហ្នឹងគិតយ៉ាងណា មនេភិក្ខុទាំងឡាយស្ដេចតម្រៃនេះគិតឲ្យភិក្ខុទាំងឡាយនិមន្តទៅចោះតែមិនឲ្យតថាគតទៅទេចង់ឲ្យតថាគតនៅបន្តទៀតបានព្រះតមានភិព្រះអង្គទ្រង់ត្រាស់ទៅកាន់តម្រៃថាមនីបាលិលាយកៈតថាគតធ្វើដំណើរទៅលើកនេះ គឺមិនបានពេលត្រឡប់មកវិញទេហើយតថាគតត្រូវទៅលើកនេះឯងណែមនាលដំរីឈានក្តីវិបស្សនាក្តីមគ្គផលក្តី មិន អាចបានសម្រេចដល់អ្នកក្នុងជាតិនេះឡើយដូច្នេះតថាគតនឹងត្រូវទៅក្នុងពេលឥឡូវនេះ ពេលនោះដំរីស្ដាប់បានយក ប្រម៉ោយលូកក្នុងមាត់ស្រែកហើយយំហូរទឹកភ្នែកព្រះតមានភិកនឹងពីកកសង្ឃក៏ទ្រង់ស្ដេចយាងនិមន្តចេញទៅដល់ទីកោចររបស់អ្នក ស្រុកព្រះអង្គក៏ខត់មនាលដំរីអ្នកមិនអាចធ្វើដំណើរទៅទៀតបានទេអ្នកជូនដំណើរតថាគតត្រឹមប៉ុណ្ណឹងចុះព្រោះទីកន្លែងតតទៅនឹងមានអន្តរាយដល់អ្នក ព្រះអង្គក៏ទ្រង់ស្ដេចយាងទៅតម្រៃនោះនៅឈរយំសម្លឹងព្រះរាមានុភាកផុតកតុយភ្នែករកមើលព្រះរាមានុភាកមិនឃើញក៏បែកទ្រូងស្លាប់ទៅណាស្លាប់នៅពេលហ្នឹងទៅណាបំណងតម្រៃនឹងចង់ខាត់ព្រះអង្គឲ្យគង់នៅមួយអង្គទៀតមួយអង្គព្រះអង្គហ្នឹងណាព្រះសម្មាសម្ពុទ្ធនឹងចង់នៅបម្រើព្រះអង្គរហូត អស់ជីវិតគេគិតអញ្ចឹងណា ព្រះរាមាភិបព្រះអង្គទ្រង់ជ្រាបនោះឥឡូវព្រះអង្គអត់នៅទ្រង់ស្ដេចយាងទៅថែមទាំងត្រាស់ថាមិនវិលត្រឡប់មកវិញទៀតនោះវាចំបែងក្នុងចិត្តក៏ស្លាប់ទៅក៏កើតជាទេវបុត្រនៅក្នុងឋានតាវតឹងមានទេពអប្សរ1000នឹង1000ដូចស្វាដែរណាប៉ុន្តែបានបនច្រើនណា ទៅតាមដំណើររឿងហ្នឹង ស្វាគ្រាន់តែប្រកេនទឹកខ្មុំព្រះអង្គហើយតម្រៃបានបំរើសពគ្រប់កិច្ចការងារច្រើនណាស់ព្រោះជាឧបនិស្ស័យនៃព្រះបរមពោធិសត្វទៅតម្រៃបរិល័យហ្នឹងណានៅក្នុងអនាគតវងហ្នឹងបានសម្ដែងតម្រៃបរិល័យកៈនេះជាព្រះពោធិសត្វហ្នឹង ក្នុងអនាគតវងហ្នឹងគឺព្រះអង្គសម្ដែងប្រាប់ព្រះសិរីបុត្រគឺក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកកសន្ធោដំរីបាលិលាយកៈហ្នឹងកើតជាស្ដេចចក្រយល់ទ្រង់ពនាមថាមហាបនិតៈនឹងក្នុងការនោះបានចាត់ចែងឲ្យមាន អ្នកដតីនឹងឯងស្វែងរករតនៈផ្សេងផ្សេងទៅក្នុងកាលនោះអ្នកដែលទៅស្វែងរករតនៈផ្សេងផ្សេងតាមកម្លាំងរិទ្ធនឹងក៏បានជួបនឹងព្រះសម្មាសម្ពុទ្ធហើយក៏បាននាំដំណឹងនឹងមកក្រាបទូលដល់ព្រះចៅចក្រពតនឹងចៅចក្រពតនឹងជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធណាបានឮដំណឹងដូច្នេះក៏ បកលនៅសម្បត្តិចាក់នឹងឯងឲ្យដល់អ្នក ដែលបានមកប្រាប់ដំណឹងនោះរួចបានធ្វើដំណើរទៅក្នុងការដែលធ្វើដំណើរទៅនោះមានបំណងចង់បួសជាជាសាវករបស់ព្រះសម្មាសម្ពុទ្ធណាស់មិនទាន់ដល់បានទៅជួបព្រះអង្គផងក្រោមដើមឈើមួយដើមហ្នឹង អធិដ្ឋានបើព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកមែនសូមឲ្យមានអដ្ឋបរិខាបរិខាទាំង8នឹងប្រកបដល់ខ្ញុំព្រះអង្គក្នុងពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបទ្រង់ជ្រាបពីការគិតរបស់មហាបណិតិដែលជាព្រះបរមពុរិស័ទនោះព្រះអង្គក៏បាន សំដែងពុទ្ធានុភាពទៀតណាឲ្យមានបរិខារទាំង8ហ្នឹងមកប្រកបចំពោះព្រះពោធិសត្វនោះពោធិសត្វជ្រះថ្លាដល់ក្រៃលែងស្ញប់ស្ញែងនឹងពុទ្ធានុភាពដឹងថានេះគឺជាអនុភាពរបស់ព្រះសម្មាសម្ពុទ្ធហើយក៏បានត្រួតត្រងនៅត្រៃចីវរនឹងឯងត្រួតត្រងនៅបរិខាររបស់សាមណៈក្នុងពេលនោះទូចបាន និមន្តបិណ្ឌបាតណាតាំងចិត្តថាបុស្សឧទ្ទិសចំពោះព្រះរាស្តាមុនបិណ្ឌបាតបានចង្ហាន់ចឹងទៅហើយមានការចម្រើនព្រោះបាននាំបានអ្នកដែលទៅនាំនៅ រតនវត្ថុនោះបានជួបនឹងព្រះពុទ្ធនោះបាននាំយកឱវាទរបស់ព្រះអង្គមកដែលព្រះអង្គទ្រង់ប្រទានអំពីគុណរបស់ព្រះពុទ្ធហើយទ្រង់ប្រទាននៅអារម្មណ៍កម្មដ្ឋាន ពុទ្ធនោះបាននាំយកឱវាទរបស់ព្រះអង្គមក ដែលព្រះអង្គទ្រង់ប្រទានអំពីគុណរបស់ព្រះពុទ្ធហើយទ្រង់ប្រទាននៅអារម្មណ៍កម្មដ្ឋានផ្សេងផ្សេងហ្នឹងដែលព្រះរាជានឹងបានជ្រាបច្បាស់ថាព្រះពុទ្ធបានត្រាស់មែនហើយរៀននៅព្រះពុទ្ធវចនៈហ្នឹងនៅពេលនិមន្តបិណ្ឌបាតហ្នឹងរួចទៅក៏ព្យាយាមបានសម្រេចឈានទៀតបានសម្រេចឈានរួចទៅបានដល់ទៅអភិញាទៀតណាបានហោះមកជួបព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់កកសន្ធោទៀតនៅក្នុងផតកម្មហ្នឹងព្រះសម្មាសម្ពុទ្ធទី1ក្នុងផតកម្មហ្នឹងបានស្ដាប់ប្រធัวបានស្ដាប់ប្រធัวហើយនៅក្នុងសេចក្តីនៃអនាគតពុទ្ធវង្សហ្នឹង បានបូជាជីវិតថ្វាយដល់ប្រធัวទៀតផងណាហ្នឹងហើយជាឧបនិស្ស័យនៃព្រះបរមពុរិស័ទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ ត្រាស់ជាកថានឹងបានជាព្រះសម្មាសម្ពុទ្ធក្នុងកັບក្រោយនឹងឧបនិស្ស័យជាព្រះបរមពុរិស័ទមានមកអញ្ចឹងបានសំបីកើតជាតម្រៃបាលីឡៃនឹងក៏ជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធព្រះសមណគោតមបរមគ្រូបំរើនឹងបំរើព្រះអង្គដូចដែលយើងបាន ស្ដាប់មកនោះហ្នឹងរៀបរាប់អំពី ព្រះសម្មាសម្ពុទ្ធមួយនៅដោយជីកកសង្ឃទ្រង់ស្ដេចយាងទៅកាន់វត្តចេតពុនទាំងណាព្រៃតារីឡៃហ្នឹងគឺនៅរវាងផ្លូវពីនគរកៅសំពីមកនគរសាវត្ថីទេណាដូច្នេះព្រះអង្គទ្រង់ស្ដេចជាងមកកាន់នគរសាវត្ថីចូលទៅកាន់វត្តចេតពុនហ្នឹងក៏បាន ទទួលនៅសេចក្តីជ្រះថ្លាអំពីពុទ្ធបរិស័ទសពគ្រប់ក្នុងកាលនោះភិក្ខុដែលឆ្លោះគ្នានៅឯនគរកោសំពីហ្នឹងក៏បានជ្រាបដំណឹងថាព្រះអង្គទ្រង់គង់នៅឯវត្តចេតពុនក៏នាំគ្នាទៅភិក្ខុដែលឆ្លោះគ្នាហ្នឹងបានដឹងខ្លួនហើយព្រមព្រៀងគ្នាហើយឆ្លោះគ្នាតទៅទៀតអត់ចង្ហាន់ឆាន់អញ្ចឹង ឈប់ឆ្លោះណោនាំគ្នាទៅរសូមខមាទោសគ្រាន់តែឮដំណឹងថាភិក្ខុក្រុមកោសំពីដែលឆ្លោះគ្នានឹងនិមន្តទៅព្រះជាប្របាទបសេនតិកោសល ចាត់វិធានការខត់ដល់ភិក្ខុនឹងនិមន្តទៅគឺមិនត្រូវការឲ្យភិក្ខុដែលមិនស្ដាប់អវាទរបស់ព្រះសាស្តា បួសក្នុងសំណាក់ព្រះអង្គហើយមិនស្ដាប់អវាទព្រះអង្គមិនត្រូវការឲ្យវិខនឹងចូលក្នុងនគររបស់ខ្លួនណាហើយក៏បានទទួលព្រះរាជាព្រះរាជាក៏បានខាត់អាក៏បានទៅទូលព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់ខាត់ព្រះរាជាណាខាត់ព្រះរាជាថាកុំឲ្យរារាំងភិក្ខុទាំងអស់ឡើយព្រោះ សិតតែជាភិក្ខុមានសិលក្រន់តែថាភិក្ខុទាំងអស់នោះជ្រុលជ្រុះក្នុងចំនួនហើយមិនស្ដាប់ពាក្យរបស់តថាគតក្នុងពេលនោះតែឥឡូវដឹងខ្លួនហើយមកសូមខមាទោសតថាគតព្រះជា នឹងក៏បានចាត់ចែងឲ្យភិក្ខុនឹងនិមន្តតាមបំណងមកហើយពោះមុខមរវត្តចេតពុនអនាតបិនចាត់វិធានការខត់ទៀត អត់ឲ្យចូលក្នុងវត្តទេឮតែភិក្ខុឆ្លោះគ្នាអត់ឲ្យចូលក្នុងវត្តហើយបានទៅក្រាបទូល ព្រះដែលមានពភាព្រះអង្គក៏ទ្រង់ត្រាស់នឹងអនាតបិនថាកុំឲ្យខាត់ភិក្ខុអ្នកមានសិលឡើយលោកគ្រាន់តែឆ្លោះគ្នាទេតែក៏ជាភិក្ខុអ្នកមានសិលគ្រប់ព្រះអង្គនឹងក៏បាននិមន្តទៅពុទ្ធបរិស័ទនឹងញាតញោមបាសកបាសិកានឹងទូលសួរព្រះរាមាភិយា រោភិក្ខុដែលឆ្លោះគ្នាចឹងអល់មុខលោកអល់លោកឯងបួសក្នុងសាសនាអត់ស្ដាប់បេដាព្រះសម្មាសម្ពុទ្ធចឹងអល់មុខស្ដីបន្ទោសប្រសេកប្រសាចពេញតែវត្តហ្នឹងណាភិក្ខុទាំងអស់ហ្នឹងក៏អោនមុខសំយងចុះហើយក៏បានចូលទៅក្រាបថ្វាយបង្គំព្រះតមានពភាសូមខមាទោសសូមខមាទោស សូមកុមារទុះព្រះអង្គសពគ្រប់សូមឲ្យព្រះអង្គនឹងអត់នៅទុះឲ្យតាមដែលខ្ញុំព្រះអង្គនឹងជាបុគ្គលងងខ្លៅជាបុគ្គលមិនឆ្លាតមិនឆ្លៀសនឹងសពគ្រប់ព្រះអង្គក៏ទ្រង់អត់នៅទុះនោះឲ្យហើយព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងធម្មនាភិក្ខុទាំងឡាយអ្នកទាំងឡាយ ដែលធ្វើនៅការបែកបាក់គ្នាក្នុងសំណាក់នៃសង្ឃយ៉ាងនេះព្រោះតែមិនស្ដាប់ពាក្យតថាគតនឹងព្រោះទៅព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងនៅពជាដកដោយដែលព្រះអង្គទ្រង់សម្ដែងហើយទៀតទាំងណាទីខីតិកោសលជាដកនោះព្រះអង្គសម្ដែងទៀតលើមុនសម្ដែងច្រើន លើកហើយនៅក្នុងក្រុងកោសម្ពីហ្នឹងហើយឥឡូវនេះព្រះអង្គសម្ដែងទៀត ក៏ជាការសម្ដែងរឿយរឿយដើម្បីជាការពិចារណាឲ្យដល់ពុទ្ធបរិស័ទទាំងឡាយនឹងឯងកុំឲ្យ មានការចងពីវេរានឹងគ្នាព្រះអង្គទ្រង់ត្រាស់សម្ដែង នៅរឿងនឹងទៀតហើយរឿងនឹងមានពិស្ដានៅក្នុងវិន័យបេងតក់ខ្មែរយើងភាគ 8ទៀតណាហ្នឹងក្នុងមហាវគ្គណាអង្គមានសម្ដែងពីរឿងភិក្ខុក្រុងកោសំពីហ្នឹងរហូតរហូតដល់មានបជាដកហ្នឹងនៅក្នុងបេដកហ្នឹងមានវែងសេចក្តីនៃរឿងហ្នឹងគឺក្នុងកាលនោះមានព្រះជានៅក្នុងនគរពរិណស័យក្នុងដែនកាសីព្រះជាហ្នឹង ជាអ្នកមានណាមានសម្បូរទ្រពច្រើនសម្បត្តិនោះក៏ច្រើនពួកពលនឹងក៏ច្រើនសត្វពាហនៈនឹងក៏ច្រើនមានដែននគរនោះក៏ច្រើន ជាចំណោះហើយនឹងមានជំងរុកមានឃ្លាំងនឹងពេញបរិបូរដោយទ្រព្យសម្បត្តិនឹងឯចំណែកព្រះរាជាទីខីតេក្នុងដែនកោសល គឺជាព្រះជាខ្សត់ខ្សោយមិនសម្បូរទេនៅទ្រព្យសម្បត្តិពួកពលពាណណៈដែននិងទ្រព្យសម្បត្តិក្នុងឃ្លាំងក្នុងជង្រុកអីហ្នឹងមិនសម្បូរទេ ក្រខ្សត់ទេហើយក្នុងកាលនោះឯងគឺព្រះជា ក្នុងនគរពរិណសីក្នុងដែនកាសីនោះក៏បានលើកតបដើម្បីមកច្បាំងជាមួយនឹងព្រះជា ដែលខ្សត់ខ្សោយក្នុង ដែនកោសលនេះដល់អញ្ចឹងព្រះជាក្នុងដែនកោសលនឹងបានពិចារណាដឹងថា យើងជាស្ដេចខ្សត់ខ្សោយពួកពលអីតិចតួចហើយព្រះជាក្នុងនគរព្រះនសីដែនកាសីនឹងជា ជាព្រះជាមានទ្រព្យសម្បត្តិច្រើន មានពួកពលពាណៈច្រើនអញ្ចឹងព្រះជាក្នុងដែនកោសល ជាបេតារបស់ព្រះបរមពុរិស័ទណាចឹងក៏ភៀសខ្លួនចេញអំពីនគរនាំអកំហេសីនេះចេញអំពីនគរទៅក៏ភៀសខ្លួនទៅចឹងព្រះរាជា នៅ ក្នុងនគរពរិណសីហ្នឹងក៏បានមកក្រឹបអូសដណ្ដើមទ្រព្យសម្បត្តិពលពាណជនបទទ្រព្យសម្បត្តិក្នុងជង្រុកក្នុងឃ្លាំងអីទាំងអស់ រូបអស់យកនគរយកដែនកោសលហ្នឹងទៅចំណែករាជាក្នុងដែនកោសលនោះដែលពនាមទីខីតិនោះទីខីតិកោសលនោះក៏បានភៀសខ្លួនចូលទៅនៅនឹងនគរពរិណស័យនឹងដែរប៉ុន្តែនៅខាងជាចុងនគរនៅនឹងផ្ទះស្មូនឆ្នាំងហើយតបតែងខ្លួននឹងជា ប្រតិភិជក់ មិនឲ្យគេមើលស្គាល់ទេហ្នឹងហើយក៏បាននៅជាមួយនឹងស្មូនឆ្នាំងហ្នឹងទេធ្វើជាអ្នកកំសត់ក្នុងកាលនោះអាកមហេសីហ្នឹងក៏បានទ្រង់គួនឡើងហ្នឹងនៅស្មូនឆ្នាំងហ្នឹងក៏ក៏មានគួទៅគួហ្នឹងក៏ចាស់បន្តិចទៅក៏ចាញ់គួចាញ់ហ្នឹងគឺថាចង់ឃើញ កងតបប្រកបទៅដោយអង្គ4សេនាប្រកបទៅដោយអង្គ4ហើយចង់សោយនៅទឹកលៀងប្រខណ្ឌដោយបាន ទូលសេចក្តីនេះដល់ព្រះស្វាមីដល់ព្រះជាព្រះជាក៏បានអង្វរថាតើយើងនឹងទៅបានសេនាប្រកបដោយអង្គ4មកដោយបាន ទូលសេចក្តីនេះដល់ព្រះស្វាមីដល់ព្រះជាព្រះជាក៏បានអង្វរថាតើយើងនឹងទៅបានសេនាបកបព្រះអង្គ4មកពីណាបើយើងក្រខ្សត់យ៉ាងនេះនោះនឹងទៅបានទឹកលៀងប្រខណ្ឌឯណាដើម្បីមកសោយនឹងចឹងទៅហើយម៉ែសីក៏បានពោលថាព្រះអង្គហើយបើខ្ញុំម្ចាស់មិនបានឃើញ នៅសេនាប្រកបដោយអង្គ4និងទឹកលៀងប្រខណ្ឌសោយទេ ប្រកាសជាស្លាប់ហើយប្រកាសជាអស់ពីជនហើយព្រះរាជាក៏នឹករលឹកឃើញដល់បារោហិតដែលធ្លាប់ជាសម្លាញ់បារោហិតរបស់ព្រះរាជាក្នុងនគរពរិណសីណាទេដែលធ្លាប់ជាសម្លាញ់នឹងគ្នាពីមុនមកក៏បាននាំសេចក្តីនេះឯងទៅ ប្រាប់ដល់បារោហិតនោះហើយយ៉ាងណាក៏យ៉ាងនឹងទៅឥឡូវហ្នឹងបើ មិនទៅទេបើមិនជួយទេមហេសីនឹងអស់ពីជន ប្របានទៅជួបនឹងប្រោហិតរបស់ព្រះរាជាដែលជាបច្ចាមិត្តនោះក៏ប៉ុន្តែប្រោហិតទាំងចិត្តល្អទេហ្នឹងចិត្តល្អនេះក៏ជាការសិក្សាពីរឿងពីរឿងចិត្តជាធម្មជាតិនឹងដែលយើងលំបាកដឹងណាស់ចិត្តរបស់មនុស្សណាទេនឹងចឹងវាអាចមិត្តស្មោះត្រង់នឹងឯង មានការក្បត់ចិត្តគ្នា ទៅតាមសភាពនៃនៃចិត្តដែលវាមានការវិចិត្រទៅដោយសម្យុទ្ធធម៌និងវិចិត្រទៅដោយបច្ច័យផ្សេងផ្សេងវាអាចធ្វើឲ្យចិត្តនឹងឯងបដូរផ្លាស់ពីការស្មោះត្រង់ទៅជារឿងក្បត់គ្នាណាក៏ប៉ុន្តែវាអាចមានការស្មោះត្រង់ជាមួយនឹងមិត្តភក្តិសម្លាញ់ឯងចឹងដែរ ភាពនៃចិត្តហ្នឹងគឺជានាមធម៌ដែលវិចិត្តទៅដោយបច្ច័យហើយគុណចាស់ញាតិញោមខ្ញុំតាណាខ្ញុំបាទក៏មានចិត្តក្នុងជីវិតរាល់ថ្ងៃនឹងជាធម្មជាតិដែលមានការតាក់តែងទៅដោយបច្ច័យច្រើនយ៉ាងដោយអារម្មណ៍ដោយសម្យុទ្ធធម៌និងទៅដោយឧបនិស្សយបច្ច័យនឹងដែលអាចកើតឡើងទោះជាថាជាកុសលចិត្តក្តីជាអកុសលចិត្តក្តី នឹងជាវិបាកចិត្តដែលមានការប្រព្រឹត្តទៅដោយការឃើញរូបឬសម្លេងធំក្លិនដឹងរសដឹងផតពៈក្តីសភាពនៃចិត្តទាំងអស់នោះជាទីតាំងនៃសតិរលឹករឿយរឿយចឹងនឹងទាំងដែលជីវិតរស់នៅក៏ជាប់តាក់ទងនឹងចិត្តវិញ្ញាណនឹងដែរនឹងអត់មានជីវិតអីជាសត្វជាបុគ្គលជាតួខ្លួនយើង ដើម្បីនឹងថាខ្លាំងខ្លាមមតំដោយខ្លួនឯងទេវាជាប់ចម្ពាក់នឹងចិត្តវិញ្ញាណនឹងបើចិត្តវិញ្ញាណនឹងត្រូវរលត់បាត់អស់ទៅជីវិតិនត្រីនឹងក៏ត្រូវរលត់ត្រូវដាច់ទៅជាមួយនឹងចិត្តវិញ្ញាណនឹងដែរនឹងជាការសម្ដែងឲ្យឃើញថាវាអត់មានអីជាខ្លួនយើងផ្សេងអំពីចិត្តវិញ្ញាណដែលប្រព្រឹត្តទៅរាល់ថ្ងៃនេះទេ ដែលជាការរស់នោះ នេះគឺជា ការអប់រំចម្រើនបញ្ញាដើម្បីកាត់បន្ថយនៅលោភៈទោសៈមោហៈក្នុងជីវិតជាបណ្ដើបណ្ដើទៀតជាបដិបទាប្រកបពជាក្នុងការលះកិលេសបើមិនយ៉ាងនេះទេ គឺមិនអាចកាត់បន្ថយនៅលោភៈទោសៈមោហៈបានទេតែកាលណា នៅមានសេចក្តីប្រកាន់ថាខ្លួនយើងនឹងវាមានមែនទេអញ្ចឹងទៅវានៅកង្វល់ក្នុងរឿងវាចង់ឲ្យរឿងអ្វីៗតាមបំណង របស់យើងដែលយើងគិត ចង់ប៉ងប្រាថ្នានឹងមកពីសង្កលឃើញតែវាមានខ្លួនយើងអញ្ចឹងម្ល៉េះហើយវាជាបច្ច័យនាំឲ្យមានសេចក្តីកង្វល់នាំឲ្យមានការកើតទុកហ្នឹងហើយវាដែលមានស្អីចេះតែសំតាមបំណងប្រាថ្នាយើងចង់ឲ្យកូនជាបើវាមិនជាយើងឈឺហើយបើយើងចិត្តតែចង់ឲ្យជាជាវាវាថែមមកសេចក្តីទុកកង្វល់របស់យើងជាម៉ែឪហ្នឹងទៅមួយទៀតអឺ ចង់ឲ្យរឿងនេះវាអញ្ចេះហើយវាចេះតែទៅតាមបំណងអីហ្នឹងឯណាអត់ទេអញ្ចឹងបានថារឿងសំខាន់ step ឋានវិបស្សនានេះត្រូវឲ្យឃើញសំបីនាមធម៌ដែលដឹងរឿងនោះ នោះវាមិនមែនជាតួខ្លួនយើងនេះឯងជាបដិបទាជាការចម្រើននៅធម៌ដើម្បីសេចក្តីស្ងប់រងាប់នៅចិត្តដើម្បីកាត់បន្ថយនៅអ្វីអ្វីដែលវាមិនសមតាមបំណងនោះហ្នឹងហើយក៏មិនជាការ ជ្រុលជ្រុបនៅ ក្នុងរឿងអីដែលសំតាមបំណងនោះដែរមិនវង្វេងស្មារតីត្រេកអរជ្រុលជ្រុបទៅនៅ ក្នុងរឿងដែលសំតាមបំណងនោះទេព្រោះវាស្ថិត នៅក្នុងការប្រែប្រួលរហូតសំបីថ្ងៃហ្នឹងបាននៅ រឿងជាទីពេញចិត្តក៏ប៉ុន្តែវាអាច ប្រែផ្លាស់ប្ដូរទៅជាការមិនពេញចិត្តយ៉ាងណាយ៉ាងណាអញ្ចឹងវាជាច្បាប់ធម្មជាតិដែលប្រព្រឹត្តទៅជាធម្មតានឹងបានត្រូវអប់រំចម្រើន បញ្ញាឲ្យចិត្តនឹងឯងមានសមាធិឲ្យមានពលឺភ្លឺស្វាងឡើងជាពិសេសឲ្យឃើញថាវាអត់វាអត់មានជាទូខ្លួនក្នុងជីវិតប្រចាំថ្ងៃនេះទេវាមានរូបធម៌និងនាមធម៌តែប៉ុណ្ណោះអាហ្នឹងរឿងចិត្តហ្នឹង ដែលយើងស្ដាប់រឿងក៏ត្រូវសិក្សាឲ្យឃើញថាវាមានការតាក់តែងទៅដោយបច្ច័យតែវាត្រូវស្មោះត្រង់ដូចជាប្រោហិតរបស់ពរាជានគរពរាណសីអញ្ចឹងវាកើតជាការស្មោះត្រង់ជាមួយគ្នានឹងសម្លាញ់ណាណាជាមួយគ្នានឹងសម្លាញ់អានឹងដល់ទៅវាមានហេតុបច្ច័យដើម្បីឲ្យស្មោះត្រង់ គឺសភាពនៃចិត្តជាបរមត្ថទេតែយើងពោលដោយបញ្ញត្តិថាបរោហិតនឹងគាត់ស្មោះត្រង់ប៉ុន្តែសភាពនៃចិត្តទៅបដោះទេដែលប្រព្រឹត្តទៅព្រោះវាមានការតាក់តែងទៅដោយឧបនិស្សយបច្ច័យមកវាត្រូវស្មោះត្រង់ចឹងទៅប៉ុន្តែបើសិនជាវាមានហេតុបច្ច័យដែលត្រូវឲ្យក្បត់នឹងមិត្តសម្លាញ់នោះនឹងថាបារោហិតស្មោះត្រង់យ៉ាងម៉េចអត់ វាទៅជារឿងប្រោហិតមិនស្មោះត្រង់នឹងមិត្តសម្ដាញ់បាត់ហើយអានឹងវានៅលើចិត្តនឹងហើយវាមានប្រោហិតឯណាផ្សេងទៀតដើម្បីធ្វើឲ្យថាជាខ្លួនឯងជាអ្នកស្មោះត្រង់ពិតប្រកបវាអត់មានទេចឹងប្រោហិតនឹងគាត់បានស្ដាប់ដំណឹងនឹងចឹងទៅគាត់សុំឃើញមហេសីសុំសុំឲ្យទូលបង្គំនឹង បានឃើញមហេសីរបស់ព្រះអង្គ ព្រះរាជាទីខីតេកោសលក៏បានបង្ហាញមហេសីដល់ប្រោហិតជាសម្លាញ់ប្រោហិតគ្រាន់តែឃើញឡើងក៏បានពោល3ដងថាព្រះជា ក្នុងនគរកោសលកើតឡើងហើយណោះព្រះជាក្នុងនគរកោសលកើតឡើងហើយណោះពោលឡើង3ដងគឺបានបានដឹងលក្ខណៈរបស់ ណាមហេសីនឹងដឹងថាទ្រង់គួរនឹងគឺថាបុត្រដែលនៅក្នុងគួរនឹងគឺជាពរាជា ត្រូវគ្រប់គ្រងក្នុងនគរកោសលនឹងយ៉ាងពិតប្រាកដសម្បីពេលនឹងនគរកោសលនឹងត្រូវពរាជានគរពរាណសីរឹបអូសយ៉ាងណាក៏ដោយតែពរាជាក្នុងនគរកោសលនឹងគឺតាំងនៅក្នុងគួរនឹងប្រហែលនឹងចេះមើលដឹងចឹងណារួចទៅថាសូមឲ្យព្រះអង្គនិងព្រះមហេសីកំព្រួយបតីអីថ្ងៃស្អែកនឹងនឹងបានទួតឃើញហើយ ថាវមហេសីនឹងដែលមាន បំណងចង់ឃើញសេនាប្រកបដោយអង្គ4ហ្នឹង គឺចង់ឃើញនៅពេលព្រឹកពហិមទៀតណោះមិនមែនឃើញពេលថ្ងៃពេលល្ងាចអីទេដល់អញ្ចឹងទៅប្រោហិតក៏បាន ទទួលព្រះរាជា ថាខ្ញុំព្រះអង្គបានឃើញនៅនិមិត្តនិមិត្តនោះយ៉ាងណាយ៉ាងណាមិនបានក្រាបទូលដល់ព្រះជាទេប៉ុន្តែសូមឲ្យ ព្រះជានឹងរៀបចំសេនាប្រកបដោយអង្គ4នៅពេល ព្រឹកព្រលឹមនឹងហើយសូមឲ្យពពួកជននោះលៀងនៅប្រខ័ណ្ឌព្រះជាស្ដាប់ពាក្យប្រោហិតបដៅហិតនឹងគាត់ពូកែប៉ុណ្ណឹងផងអញ្ចឹងព្រះជា ស្ដាប់សពគ្រប់ទាំងអស់ក៏បានត្រាស់បង្កប់បញ្ជាឲ្យមានការរៀបចំនៅសេនាប្រកបដោយអង្គ4ឲ្យគេលៀងប្រខ័ណ្ឌអីតាមពាក្យប្រោហិតទៅអញ្ចឹងទៅប្រជាជនក៏បានមើលសេនាប្រកបដោយអង្គ4នៅ ពេលព្រឹកព្រលឹមហ្នឹង ហើយស័យរបស់ព្រះព្រះជាក្នុងនគរកោសលនោះក៏បានឃើញបំបត្តិនៅចំណងនឹងចឹងទៅថែមទាំងបានសោយនៅទឹកលៀងប្រខានលើទៀតហ្នឹងដោយឧបាយរបស់ព្រះហិតជាសម្លាញ់នោះនឹងនៅជាសុខសានតទៅហើយក៏បានប្រសូតបាត់មកដាក់ឈ្មោះថាទីខេវុឈ្មោះថាទីខេវុកុមារក៏ចម្រើនធំអញ្ចឹងទៅក៏គិតឃើញថា ក្រែងនៅថ្ងៃក្រោយគេដឹងព្រះជាជាប្រចាំមិត្តនឹងដឹងអញ្ចឹងនឹងមកសម្លាប់យើងទាំង3នាក់ដូច្នេះកុំឲ្យកូននឹងនៅ ជាមួយអីក៏បានរៀបចំបញ្ជូនឲ្យកូនចេញក្រៅក្រុងចេញក្រៅនគរកូននឹងក៏បានរៀនចំណេះសិលសាស្ត្រខាងក្រៅនគរនឹងឯងចេះដឹងបានរៀនសិល្បៈវិជាសពគ្រប់ ក្រោយមកនឹងឯងជាងជាងកាត់សក់ណាទៀតណាជាងកាត់សក់នឹងគឺជាជាងដាក់ប្រកេះរបស់ព្រះរាជាក្នុងនគរកោសលហ្នឹងទីខីតិកោសលដែលជាបេដារបស់ព្រះបរមពុរិស័ទហ្នឹងណាកាលដែលគាត់កាលដែលព្រះអង្គនៅគ្រប់គ្រងនគរហ្នឹងគឺថាមានមានជាង កោកាត់ជាងជាងកាត់សក់ជាងដាក់ប្រកេះជាងដែលសម្រាប់កោពុកមាត់ពុកចំការអីដល់ព្រះជាហ្នឹងដល់ទៅព្រះជាក្នុងនគរពរានសីហ្នឹងទៅដណ្ដើមគ្រប់គ្រងនគរកោសលហ្នឹងជាងជាងកោកាត់ហ្នឹងក៏បានចំណោះចោះចូលជាមួយនឹងព្រះជានគរពរានសី រួចទៅជាងជាងកាត់សក់នឹងឯងក៏បានជួបនឹងព្រះរាជារបស់ខ្លួនពីមុននោះព្រះជាដែលជាបិតាព្រះបរមពុរិស័ទនោះណាដែលជាព្រះជារបស់ខ្លួនពីមុនប៉ុន្តែឥឡូវនេះព្រះជារត់ចេញពីនគរអញ្ចឹងទៅក៏បាននៅបំរើព្រះជាក្នុងនគរពរិនិស័យហើយបានជួបដល់តែបានជួប ណាព្រះជាងកាត់សក់ហ្នឹងមានចិត្តមិនស្មោះត្រង់នឹងព្រះរាជា ខ្លួនឯងពីមុនណោះពេលគ្រាន់តែឃើញហើយនៅស្ងៀមទៅវាយ៉ាងម៉េចទេនៅស្ងៀមទៅធ្វើម៉េចនឹងបានរង្វាន់ណាធ្វើម៉េចនឹងបានអែបអបជាមួយនឹងព្រះរាជាក្រោយនេះអញ្ចឹងបានឃើញប៉ុណ្ណឹងគឺចំណៃឆ្ងាញ់របស់ខ្លួនណាទៅយកទៅក្រាបទូលព្រះរាជាក្នុងនគរពរិណស័យហ្នឹង ដើម្បីឲ្យបានបនស័កដើម្បីឲ្យបានរង្វាន់អីចឹងទៅណាអានឹងសភាពនៃចិត្តមនុស្សលោកដែលជ្រោកជ្រាកប្រកបដោយកិលេសហ្នឹងវាសមេមសមាមសកេសកាទៅដោយមិនទេសៅមកមិនងាយមើលជុលមិនងាយមើលដឹងមិនងាយមើលធ្លុះទេចិត្តប្រថុយជននោះសកេសកាណាស្មោះត្រង់ ក៏ពិតមែនប៉ុន្តែ វាអាចជាប់ជំពាក់នឹងលៀបសការៈបនស័កវាអាចកបត់មិត្តភ័ក្ដិអញ្ចឹងទៅវាអាចដើម្បីនឹងមិនស្មោះត្រង់នឹងម្ចាស់របស់ខ្លួនក៏មានដែរដូចជាជាង កាត់សក់នឹងអញ្ចឹងជាងដាក់ប្រកេះរាជាហ្នឹងគ្រាន់តែឃើញនៅឲ្យស្ងៀមមិនបានគាត់ច្បាស់ណាស់ក៏បានយកទៅ ទូលដល់ព្រះរាជានគរពរាណសីថាទូលបង្គំបានឃើញ ព្រះជា ក្នុងដែនកោសលហ្នឹងទាំងពីរអ្នកដីប្រពន្ធព្រះជាក្នុងគួយប្រធានស្រីក៏ចាត់ឲ្យគេទៅចាប់ ហើយត្រាស់ឲ្យគេចងកប៉ាត់ដៃមកក្រោយហើយចងស្លាប់សេកនោះហើយកោសក់ទាំងពីរអ្នកហ្នឹងទៀតបណ្ដើ នៅក្នុងក្រុងពារាណសីនឹងឯងតាមផ្លូវបែកជា3ផ្លូវបែកជា4ហើយត្រាស់ឲ្យយកទៅ កាត់ជា4កង់4កង់ម្នាក់ហ្នឹងហើយនៅខាងត្បូងនគរហ្នឹងហើយសម្លាប់ចោលនៅខាងត្បូងនគរនៅពេលដែលកំពុងបណ្ដើអាក្រោះក្នុងនគរពិរិណសីហ្នឹងព្រះបរមពោធិសត្វទីខេវុក៏នឹករលឹកមេត្តាបេតាដែលបានទៅរៀនសិលសាស្ត្រនៅក្រៅនគរពិរិណសីនោះក៏ថាពេលនេះគូនឹងទៅ នឹងសួរតំណឹងសុខទុក្ខមេត្តាបេតាទៅជួបគាត់ហ្នឹងក៏ធ្វើដំណើរមកហ្នឹងវាជួបគ្នាពេលដែលគេកំពុងតែបណ្ដើមេត្តាបេតានឹងឯងហ្នឹងបេតាបានឃើញកូនបានឃើញកូនក៏ក៏បានពោលឡើងទីខេវុកូនសូមកូនកុំឃើញកាលវែងកុំឃើញកាលខ្លីត្រៃអញ្ចឹងណា ហ្នឹងទីខេវុកូនពីមិនរងាប់ដោយការចងពីទេពីតែតែស្ងប់រងាប់ដោយការមិនចងពីស្រ័យអញ្ចឹងទៅពួកអ្នកពេជ្ឈឃាតពួកអ្នកចាប់បដើព្រះអង្គទៅនឹងសម្គាល់ថាព្រះអង្គនឹងភ័យខ្លាចសេចក្តីស្លាប់ពេកនឹងឈួតវែងស្មារតីស្រែកមិនដឹងអីស្អីកុំឲ្យឃើញកាលវែង កុំឲ្យឃើញកាលខ្លីពីមិនរងាប់ដោយការចងពីពីវិរិយហ្នឹងតែងតែស្ងប់រងាប់ដោយការមិនចងពីហ្នឹងក៏នាំគ្នាសើចសប្បាយទៅថាព្រះអង្គនឹងភ័យខ្លាចស្លាប់ឈួតព្រះអង្គក៏បានពោលថាយើងមិនឈួតទេប៉ុន្តែសេចក្តីនេះតលតែអ្នកប្រាជ្ញទៅអាចថ្លែងបាន ទៅអាចដោះស្រាយបានហើយស្រែកដល់3ដងណា មិនមែនស្រែកម្ដងទេស្រែកចឹងហើយទីធាវុព្រមពុរិស័ទហ្នឹងក៏មិនបានចូលទៅច្បោកច្បល់អីនៅក្នុងពេលហ្នឹងដែរគ្រាន់តែថាបិតាបានឃើញក៏ស្រែកអញ្ចឹងមកហើយអ្នកទាំងអស់ហ្នឹងក៏ថាព្រះអង្គភ័យពេកឈួតហើយក៏នាំយកទៅបហាជីវិត នៅខាងត្បូងនគរកាប់ជា4កង់រាជា ក៏4កណាត់មហេសីក៏4កណាត់ហើយក៏កប់នៅនឹងអាត្បូងនគរហ្នឹងទៅហើយបានចេញដំណើរមកទុកឲ្យអ្នកយាមខ្លះទៀតហ៎មិនមែនមិនមែនតន់បោះបង់ចោលទេមានអ្នកយាមកន្លែងហ្នឹងទៀតដល់ពេលស្ងាត់ស្ងាត់ចឹងទីខេវុហ្នឹងក៏បានទៅរស់ស្រាពីក្រុងយកទៅ បបួលពួកអ្នកយាមនឹងឯងឲ្យផឹកស្រាផឹកតែស្វឹងដេកអស់ទៅក៏បានព្រះព្រមពុរិស័ទណាទៀតទីខេវុហ្នឹងបានកោះយកសាកសពមេដាបេតានឹងឯងយកមកណាបូជាណាទៀតរោគអស់រោគអីហ្នឹងបូជាហើយធ្វើបតិសិនបតិសិន ក្នុងកាលនោះព្រះរាជាឃើញទេព្រះរាជាក្នុងនគរវិរណសីឡើងទៅលើវិមានប្រាសាទខ្ពស់បំផុតមើលមកកន្លែងហ្នឹងឃើញភ្លើងឃើញអីប៉ុន្តែមិនដឹងមុខមាត់មិនដឹងអីទេតែគ្រាន់តែឃើញមានមនុស្សណាដើរប្រតិសិនហើយក៏នឹកឃើញថាគង់នឹងជាពពួកញាតអីមិនខានហើយហើយបរោះនេះ នឹងធ្វើឲ្យអញវិនិច្ឆ័យថ្ងៃណាមិនខានឡើយអ្នកតទេបានដឹងហើយមិនក៏មិនប្រាប់យើងណោះគិតអញ្ចឹងគិតថាមាន អ្នកតទេដឹងជាមិនខានទេប៉ុន្តែមាន គេមិនប្រាប់រឿងញាតដែលនៅសល់ហ្នឹងទីខេវុបរមពោធិសត្វក៏បានយំរៀនចេញទៅពីកន្លែងបូជាសពនឹងទៅយំ អស់ចិត្តអស់ចង់នឹករលឹកពុកម្ដាយណារួចទៅក៏បានជូតទឹកភ្នែកអីស្អាតបាតស្រួលបួលធម្មតាចូលទៅកាន់រោងតម្រៃរបស់ព្រះរាជានឹងឯងបានធ្វើសភាពទុនភ្លន់គួសមឲ្យគេអាណិតក៏សុំនៅជាមួយនឹងមកតម្រៃហើយសំរៀនសិលសាស្ត្រផ្សេងផ្សេងចឹងទៅ មានពេលឱកាសក៏បានដេញពិនហើយនឹងស្រែកច្រៀងហ្នឹងដេញពិនស្រែកច្រៀងសំឡេងពីរោះដល់សំឡេងពីរោះអញ្ចឹងឮដល់ព្រះជាព្រះជាសួរទៅថាអ្នកណាក៏ច្រៀងពីរោះដេញពិនពេកបរោះក៏ក្រាបទូលថាបបិទ្ធព្រះអង្គគឺកូនសិស្សរបស់មកតម្រៃដែល បានដេញពិនស្រែកច្រៀងនឹងចឹងចូលបង្ហាញនៅ មាទុកនោះឲ្យយើងបានឃើញមកចឹងទៅក៏បានទៅនាំទីខេវុកមានឹងមកព្រះជាក៏បង្កប់ឲ្យទីខេវុកមាច្រៀងនិងដេញពិនព្រះបរមពុរិស័ទពេលនឹងចង់បាននៅចិត្តដិតនឹងព្រះជាក៏ច្រៀងធ្វើឲ្យសំឡេងនឹងពិរោះក្រៃលែងដេញពិននឹងធ្វើឲ្យព្រះជាពេញព្រះហັບតីក៏ថាអញ្ចឹង មេនុបឯងនៅជាមួយយើងចុះក៏បាន នៅបម្រើព្រះរាជានឹងឯងដោយការប្រព្រឹត្តបរិបត្តិព្រះជាមិនដែលឃើញ ទីខេវុបានផ្ទុំអីយ៉ាងណាទេពីព្រោះទីខេវុនឹងឯងតែងតែមានការផ្ទុំសម្រាប់ណាទៀតក្រោយព្រះជាហើយក្រោកឡើងមុនព្រះជា ឧបថាបំរើព្រះរាជា ធ្វើឲ្យព្រះរាជាទុបតិរហូតដល់ត្រាស់ឲ្យទីខេវុនឹងឯងជាជនចិត្តស្និទ្ធនឹងព្រះអង្គទៅពេលមួយព្រះរាជា មានបំណងទៅហពាតព្រៃនឹងដេញមរឹកចាប់មរឹកអីចឹងទៅក៏ឲ្យទីខេវុនឹងต็มរតេសេះต็มនៅរាជរដ្ឋណា ហើយធ្វើដំណើរទៅកងតបក៏ទៅជាមួយទីខេវុធ្វើដំណើរទៅយ៉ាងលឿនធ្វើឲ្យបែកផ្លូវជាមួយកងតបកងតបក៏ទៅផ្លូវផ្សេងទៅអញ្ចឹងទៅព្រះរាជានៅតែជាមួយនឹងទីខេវុព្រះបរមពុរិស័ទនឹងហើយដល់ពេលអញ្ចឹងព្រះជាថាយើងអស់កម្លាំងណាស់មនាលមាននប់ជួអ្នកឈប់សម្រាកសិនទៅព្រះបរមពុរិស័ទក៏ ទទួលព្រះរាជវិជ្ជាក៏ឈប់ទៅក៏ទៅអង្គុយពេនភ្នែននៅក្រោមលុកឈើមួយព្រះរាជាក៏ចុះទៅតាមក្រោយទៅក៏ទុំកោយភ្លឺព្រះបរមពុរិស័ទណាទុំកោយភ្លឺព្រះបរមពុរិស័ទរួចលក់លក់ទៅ ព្រះបរមពុរិស័ទក៏ពិចារណាឃើញថាព្រះជានេះហើយជាបច្ចាមិត្ត សម្រាប់មេត្តាបិតារបស់យើងពេលនេះជាពេលដែលយើងត្រូវសងសឹកក៏ដកប្រខំរាជានឹងឡើងលើកឡើងដើម្បីនឹងកាត់ប្រសិស័ករាជានោះក៏នឹកឃើញដល់អវាទបណ្ដាំរបស់បិតាក៏បានសួរប្រខំទៅវិញមកសទុះនឹកឃើញទៀតណានឹកឃើញតែជាពរាជាសម្រាប់មេត្តាបិតាដកប្រខំឡើងទៀត នឹកឃើញអវាទរបស់បិតាបណ្ដាំនោះថាពីមិនរងាប់ដោយការចងពីណាចឹងហ្នឹងកុំឃើញកាលវែងកុំឃើញកាលខ្លីដូចចឹងទៅក៏ក៏ទុកប្រខណ្ឌនឹងទៅវិញទៅដល់លើកទី3 3ដងទុកប្រខណ្ឌទៅវិញហ្នឹងរាជាស្រាប់ទៅទុកប្រខណ្ឌនឹងទៅវិញទៅដល់លើកទី3 3ដងទុកប្រខណ្ឌទៅវិញហ្នឹង រាជាតិស្រាប់តែភ្ញាក់ភ្ញាក់ក្រោកឡើងកទីកទាហើយទីខេវុសួរថាយ៉ាងម៉េចព្រះអង្គយ៉ាងម៉េចបានជាសស្លន់សស្លោម្លេះយីយើងយល់សពអាក្រក់ណាស់យើងយល់សពឃើញកូនព្រះរាជាក្នុងដែនកោសលនឹងឯងមកបំណងនឹងបហាយើងពេលហ្នឹងព្រះបរមពុរិស័ទ ក៏ចាប់សង្កត់ក្បាលព្រះរាជានឹងបដាយហើយយើងនឹងហើយទីខេវុជាកូនរបស់ទីខីតិកោសលនោះដែលព្រះអង្គបាន សម្លាប់មេដាបេដារបស់ទូលបង្គំទៅពេលនេះគឺថាជាពេលដែល ទូលបង្គំអាចអាចសងសឹកបានហើយបានព្រះជានឹងឯងក៏អោនទៅសុំខមាទោស ទីខេវុសូមខមាទោសពលពាកពលពាកអង្វរកច្រើនយ៉ាងណានឹងនឹងដែលមានសម្ដែងនៅ ក្នុងវិន័យបៃតកណាចឹងណានៅក្នុងខតកនិកាយជាដកបញ្ចកនិបាតក្នុងខតកនិកាយជាដកណាចឹងបញ្ចកនិបាតហ្នឹងមានសម្ដែងអំពីពាក្យរបស់ព្រះបរមពុរិស័ទហ្នឹងដែលបានសួរថា ព្រះអង្គដែលដែលអាចមានបច្ចុប្បន្នបាននេះព្រោះតាមពិតទូបង្គំត្រូវសម្លាប់ព្រះអង្គផ្ដាច់បច្ចុប្បន្នបាត់ទៅហើយប៉ុន្តែទូបង្គំមិនសម្លាប់ឡើយហើយតើព្រះអង្គទ្រង់ជ្រាបទេតើព្រះអង្គដែលអាចមានបច្ចុប្បន្នបាននេះដោយសារអីព្រះជាអត់ដឹងថាមិនដឹងជាថាយើងអាចរស់បាននឹងដោយសារអីបើរឿងនេះតាមពិត វាត្រូវតែស្លាប់នឹងហើយពីព្រោះទីខេវុនឹងជាជាកូនរបស់ព្រះជាទីខីតិក្នុងដែនកោសលដែលយើងបានប្រហារជីវិតទាំងពីរនាក់ដូច្នេះគឺថាធម្មតាកូនត្រូវតែសងសឹកនឹងហើយណាមួយដើម្បីរាជសម្បត្តិនឹងគ្រប់គ្រងតទៅផង បានព្រះបរមពុរិស័ទត្រាស់ថាដែលព្រះអង្គមានបច្ចុប្បន្ននេះ មិនមែនដោយសារទ្រព្យសម្បត្តិទេ មិនមែនដោយសារទ្រព្យសម្បត្តិឬក៏ដោយសារការអង្វររបស់ព្រះអង្គនេះទេគឺដោយសារសច្ចរិតកម្មរបស់ទូលបង្គំហើយនឹងពាក្យជាសភាសិទ្ធគឺពាក្យជាសភាសិទ្ធដែលបៃតារបស់ទូលបង្គំបានស្រែកប្រដាំមុនពេលបហាជីវិតនោះបើកុំតែដោយសច្ចរិតកម្មរបស់ទូលបង្គំ ហើយនឹងពាក្យជាសុភាសិតបណ្ដាំរបស់បេដារបស់ទូលបង្គំនោះព្រះជាមិនអាចមានបច្ចុប្បន្នបានឡើយនឹងនេះជាពាក្យល្អណាស់ដែលយើង ចាំកំភ្លេចហើយត្រូវរលឹករឿយរឿយឲ្យឃើញថាគ្មានទ្រព្យសម្បត្តិណាមួយអាចដើម្បីមកលួងលោមសន្តានចិត្តរបស់យើងកុំឲ្យប្រគុណម្ចាស់ញាតញោមនេះឯង សម្រាប់សត្វកុំឲ្យធ្វើអតនេទានកុំឲ្យប្រព្រឹត្តខុសក្នុងកាម គឺមិនអាចមានសម្បត្តិក្នុងโลกនេះមកលួងលោមឬក៏មកធ្វើយ៉ាងណាដើម្បីឲ្យកណាគុណម្ចាស់ជាអ្នកមានសទ្ធាជាអ្នកមានសិលបានទេណាណាប៉ុន្តែដែលគុណម្ចាស់ញាតិញោមបងប្អូនមិនសម្រាប់សត្វសំបីតែសម៉ោចឬសំបីតែមូសនឹងដោយសារអី ដោយសារសុចរិតកម្មនឹងឯងមានឃើញទេសុចរិតកម្មនឹងបានកើតឡើងហើយសុចរិតកម្មដែលកើតឡើងដោយសារអីដោយសារពាក្យជាសុភាសិតគឺអវាទរបស់ព្រះសម្មាសម្ពុទ្ធដែលយើង បានស្ដាប់រឿយរឿយយើងសិក្សារឿយរឿយចម្រើនសទ្ធា ចម្រើនបុណ្យកុសលមានសុចរិតកម្មនេះ ដែលធ្វើឲ្យពុទ្ធបរិស័ទយើងនឹងរួចអំពី ទោសយ៉ាងធ្ងន់ណាក្នុងសង្សារវដ្តនេះបើយើងកុំតែមានសទ្ធាកុំតែមានសុចរិតកម្មតើយើងនឹងត្រូវមានទោសបណ្ណាទៅក្នុងមួយថ្ងៃតើយើងត្រូវសម្លាប់សត្វប្រមាណដែលយើងអត់មានគិតពីរឿងបាបសោះដែលអាចសម្លាប់សត្វបានច្រើនណាស់ក្នុងមួយថ្ងៃមួយថ្ងៃហើយនឹងប្រព្រឹត្តទុច្ចរិតអាក្រក់ពេញណាពេញណីសន្ធឹកសន្ធាប់នោះហ្នឹង គឺសំបីមានទ្រព្យសម្បត្តិច្រើនក៏ដោយជាមហាសិទ្ធិមហាអ្នកមានយ៉ាងណាក៏ដោយមិនមែនដោយសារមានទ្រព្យសម្បត្តិហើយអាចវាចាកនៅ អំពើអាក្រក់សៅមងបានទេគឺមិនអាចឈប់ធ្វើបាបដោយសារមានទ្រព្យសម្បត្តិមានលៀបមានយសទេតែឈប់ធ្វើបាបដោយសារអីដោយសារជ្រះថ្លាជឿនៅលើសច្ចរិតកម្ម ហើយនឹងបានសិក្សាបានទទួលយកនៅអវាទដែលជារបស់សัพបរោះមានព្រះសម្មាសម្ពុទ្ធជាដើមឃើញអវាទនឹងមានតម្លៃទេដែលអាចធ្វើឲ្យយើង រួចអំពីបាបកម្មដែលអាចធ្វើឲ្យយើងនឹងរួចអំពី គ្រោះថ្នាក់ដ៏ធំធេងគ្រោះនេះមិនអាច ស្រោចទឹកចាក់ទឹកសូត្រមន្តរំដោះគ្រោះបានទេគឺតលតែសុចរិតកម្មហើយនឹងប្រឹងប្រែងទទួលយកនៅអវាទរបស់ព្រះអង្គព្រះសម្មាសម្ពុទ្ធណាហ្នឹងតលតែប្រឹងប្រែងទទួលយកនៅអវាទពធហ្នឹងទៅអាចដើម្បីរំដោះគ្រោះព្រោះគ្រោះវានៅមាននៅឡើយទេចិត្តបាបចិត្តដែលប្រកបទៅដោយកិលេសហ្នឹងវានៅមាននៅឡើយទេ មិនតាន់អស់ណាមិនតាន់ជាព្រះរហន្តទេណាប៉ុន្តែអាចរំដោះគ្រោះនឹងបានហ្នឹងដោយសារការជាយាមបប្រតិបត្តិនៅកុសលធម៌ដោយសេចក្តីមិនប្រមាទហ្នឹងពាក្យរបស់ព្រះបរមពុរិស័ទហ្នឹងថាព្រះអង្គដែលអាចគង់វិជនបានគឺដោយសារសុចរិតកម្មហើយនឹងពាក្យជាសុភាសិតក្នុងពេលហ្នឹងព្រះជានឹងក៏បាន ដែលអង្វរព្រះបរមពុរិស័ទកុំឲ្យប្រហារជីវិតនឹងព្រះបរមពុរិស័ទក៏បានឆ្លើយថាមិនមែនព្រះអង្គទេដែលត្រូវប្រហារជីវិតនោះទូលបង្គំទេដែលត្រូវប្រហារជីវិតឆ្លើយអញ្ចឹងបញ្ជាក់ថាពទូលបង្គំនោះគឺជាបុត្ររបស់ទីខីតេកោសលអញ្ចឹងគឺជាបុគ្គលដែលព្រះអង្គត្រូវបហាជីវិតហើយនឹងទី ភាវុកុមារហ្នឹងពោលត្រឡប់ទៅអញ្ចឹងវិញណាហ្នឹងបានព្រះជាត្រាស់ថាបើអ្នកបានឲ្យជីវិតយើងហើយរឿងអីដែលយើងត្រូវសម្លាប់អ្នកនោះយើងក៏ឲ្យជីវិតរបស់អ្នកដែររហូតដល់ទៅចាប់ដៃគ្នាស្បត់ មិនបៀតបៀនគ្នា ទៅវិញទៅមកនឹងរួចថាបើអញ្ចឹងអ្នកចូលទិមនៅរតេះចោះនឹងយើងវិលត្រឡប់ទៅវិញ ព្រះបរមពុរិស័ទក៏ក្រាបទូលថាខ្ញុំព្រះអង្គបានទិមរួចហើយណាបានរួចទៅក៏បានយាងព្រះជាពេលត្រឡប់ទៅកណ្ដកោព្រះជាក៏បានប្រជុំអស់ពួកនិមឺនមុខមន្ត្រីណាចឹងបានប្រជុំអស់និមឺនមុខមន្ត្រីហ្នឹងចឹងទៅណាក៏បានត្រាស់សួរថា អ្នកទាំងអស់គ្នាបើសិនជាឃើញ ទីខេវុកដែលជាកូនរបស់ប្របាទទីខីតិកោសលនោះតើអ្នកទាំងឡាយធ្វើយ៉ាងម៉េចក៏នាំគ្នាឆ្លើយថាអ្នកខ្លះឆ្លើយថាកាត់ជើងអ្នកខ្លះថាត្រូវកាត់ដៃអ្នកខ្លះថាត្រូវកាត់ទាំងជើងទាំងដៃអ្នកខ្លះថាត្រូវកាត់ផ្លឹកត្រចៀកអ្នកខ្លះថាត្រូវកាត់ផ្លឹកផ្លឹកត្រូវកាត់ច្រមុះអ្នកខ្លះថាត្រូវកាត់ទាំងត្រចៀកទាំងច្រមុះអ្នកខ្លះថាត្រូវកាត់កបានព្រះជា ត្រាស់ថាទីខេវុមិនគឺបកលណាគឺជាបកលនេះឯងពេលហ្នឹងទីខេវុហ្នឹងក៏នៅក្បែរព្រះអង្គហ្នឹងហ្នឹងអ្នកទាំងឡាយមិនត្រូវបៀតបៀនទីខេវុកមានេះឡើយពីព្រោះទីខេវុនេះឯងដែលបានឲ្យជីវិតយើងហើយយើងក៏បានឲ្យជីវិតទៅទីខេវុនោះហើយហ្នឹងរួចទៅក៏បានបកគលនៅដែន កោសលទាំងក្លាំងទាំងជង្រុកទាំងពលពាណៈសពគ្រប់ឲ្យទីខេវុនឹងឯងគ្រប់គ្រងសោយរាជថែមទាំងឲ្យកូនស្រីរបស់ខ្លួនមួយទៀតផងធីតាណាចឹងនឹងរួចទៅនៅក្នុងព្រះធម៌ដែលមានសម្ដែងរឿងនឹងច្រើនណាស់បានបញ្ជាក់ថាក្រោយមក ទីខេវុនឹងបានគ្រប់គ្រង ទាំងដែនកាសីទាំងដែនកោសលនោះនឹងដែលអត់ពីពរាជា ក្នុងនគរពរាណសីទៅនោះណានៅក្នុងសេចក្តីនេះព្រះរាជា នៅ ក្នុងនគរពរាណសីនៅពេលដែលប្រជុំពួកនៃមើលមុខមន្ត្រីនោះក៏បានត្រាស់សួរទៅទីខេវុកមាសួរថាមនាលទីខេវុ តើអ្នកបានដឹងពាក្យជាសុភាសិតដែលបេដារបស់អ្នកបានផ្ដាំនៅនៅពេលដែលមុននឹងបហាជីវិតនោះតើពាក្យនោះមានសេចក្តីយ៉ាងណាបានជាអ្នកអាចឲ្យជីវិតយើងបានយើងចង់ស្ដាប់ណាចង់ដឹងណាពីព្រោះព្រះបរមពុរិស័ទបញ្ជាក់ថាដោយពាក្យជាសុភាសិតរបស់បៃតាបានជាព្រះអង្គមានបជនយើងចង់ដឹងណាតើពាក្យហ្នឹងមានសេចក្តីយ៉ាងណាទៅបានជាហ៊ានឲ្យជីវិតណា ហ្នឹងមិនមែនអាម៉ាក់ល្មមទេពាក្យហ្នឹងពីព្រោះព្រះជាបានពាក្យហ្នឹងមានសេចក្តីយ៉ាងណា ទៅបានជាហ៊ានឲ្យជីវិតណាហ្នឹងមិនមែនអាម៉ាក់ល្មមទេពាក្យហ្នឹងពីព្រោះព្រះជាបានសម្លាប់មេដាបេដាហើយស្រាប់តែថាអាចឲ្យជីវិតបានហ្នឹងគឺថាពាក្យហ្នឹងមានតម្លៃថ្លៃហ่ะបានព្រះបរមពុរិស័ទនឹងបានត្រាស់ថា ហ្នឹងបានត្រាស់ឆ្លើយថាបើបេដាទូលបង្គំបានត្រាស់ថាកុំឲ្យឃើញកាលវេញគឺកុំឲ្យមានការចងពីនេះហើយគឺថាពីវេរានេះវាជាកាលវេញកុំឲ្យយក កាលពេលវេលាដែលចងពីវេលានឹងគ្នាដែលវែងឆ្ងាយនេះឯងកុំឲ្យសម្គាល់ឃើញនៅកាលវែងនឹងឯងថាជាសំខាន់នោះណាកុំឲ្យប្រព្រឹត្តទៅតាមពីវេរាកុំឲ្យឃើញកាលវែងហ្នឹងកុំឲ្យយកពីវេរាដែលប្រព្រឹត្តទៅក្នុងពេលវេលាដ៏យូរលងនឹងឯងជាសំខាន់ត្រង់នឹងឯងដែលថាកុំឲ្យឃើញកាលវែងនោះកុំឲ្យឃើញកាលវែង គឺកុំឲ្យយកពេលវេលាដែលចង់ពីវេលាដែលប្រព្រឹត្តទៅក្នុងកាលពេលវេលាដ៏វែងនឹងជារឿងសំខាន់សម្រាប់ការប្រព្រឹត្តបរិបត្តិរបស់ខ្លួនកុំឲ្យឃើញ កាលពេលវេលាដែលចង់ពីវេលាហ្នឹងណាជារឿងសំខាន់កុំឲ្យប្រព្រឹត្តទៅតាមកាលពេលវេលាដ៏វែងហ្នឹងហើយដែលថាកុំឲ្យឃើញកាលខ្លីគឺក្នុងសេចក្តីដែលបេដាទូលបង្គំនឹងផ្ដាំថាកុំឲ្យឃើញកាលខ្លីនោះ គឺថាកុំឲ្យបែកមិត្តក្នុងពេលវេលាខ្លីគឺកុំឲ្យឃើញពេលវេលាខ្លីនេះឯងហើយត្រូវបែកមិត្តត្រង់កន្លែងនេះគឺជាសេចក្តីដែលទូលបង្គំបានជាសម្លាញ់បានជាមិត្តជាមួយនឹងព្រះអង្គក៏កុំឲ្យឃើញការពេលវេលាដែលត្រូវបែកចាកមិត្ត ក្នុងពេលវេលាខ្លីបន្តិចបន្តួចនឹងដែលជាបណ្ដាំថាកុំឲ្យឃើញកាលខ្លីគឺបានសេចក្តីថាកុំឲ្យបែកមិត្តក្នុងពេលវេលាដ៏ខ្លីហើយត្រង់ពាក្យដែលថា ពីវេរាមិនស្ងប់រងាប់ដោយការចងពៀគឺបើទូលបង្គំបានសម្រាប់ព្រះអង្គទៅអ្នកដែលជាញាតឬអ្នកដែលរាប់ អានព្រះអង្គនោះនឹងតាមសម្លាប់ទូលបង្គំវិញហើយអ្នកដែលស្រឡាញ់ទូលបង្គំនោះនឹងរាប់អានទូលបង្គំហើយនឹងតាមសម្លាប់អ្នកដែលសម្លាប់ទូលបង្គំនោះដូច្នេះពីវេរានេះมันអាចស្ងប់រងាប់ទៅបានឡើយប៉ុន្តែត្រង់ដែលពាក្យដីដាទូលបង្គំផ្ដាំ ថាពីវេរានឹងស្ងប់រងាប់ទៅដោយការមិនចងពីគឺ ទូលបង្គំមិនបានសម្លាប់ព្រះអង្គឡើយកាលដែលមិនបានសម្លាប់ព្រះអង្គហើយ បានឲ្យជីវិតព្រះអង្គព្រះអង្គក៏បានឲ្យជីវិតដល់ទូលបង្គំវិញហើយក៏មិនមាន ពីវេរានឹងគ្នាតទៅដូច្នេះពីវេរានេះអាចស្ងប់រងាប់ទៅបានដោយសារការមិនចងពីដូច្នេះឯងព្រះជាពេញបតីណាស់ ថាព្រះរាជកុមារនៅក្មេងវ័យហើយឆ្លាតឆ្លៀសយល់នៃសេចក្តីដ៏ជ្រៅជ្រះយ៉ាងនេះបាននឹងសរសើរហើយក៏បានរៀបចំអភិសេកហើយធ្វើជាបុត្រប្រសាបុត្រសនិសា បានលើកធីតាឲ្យទៅឃើញទេការស្ងប់រងាប់នៅពីវេរានេះបានព្រះអង្គទ្រង់ត្រាស់ឲ្យដល់ភិក្ខុទាំងឡាយថាអ្នកភិក្ខុទាំងឡាយសូមបីតែ ទីខេវុកមានឹងដែលរាជា ក្នុងនគរពរាណសីសម្លាប់មេដាបៃតាត្រូវកាត់ឆ្អឹងកាត់ជា4កំណាត់កាត់ជា4កង់យ៉ាងណាក៏ដោយតែទីខេវុកមានោះឯងអាចដើម្បីនឹងមិនចងពីវិរាអាចធ្វើនៅការព្រមព្រៀងគ្នា ជាមួយនឹងពរាជាដែលជាបច្ចាមិត្តនោះឲ្យមកជាមិត្តហើយថែមទាំង មានការប្រព្រឹត្តទៅនៅក្នុងភាពចិត្តដិតជាទីបំផុតដោយបានរួមរស់នៅ ជាមួយនឹងធីតារបស់ព្រះរាជាក្នុងនគរពរិណសីនោះទៀតផងចុះហេតុអីបានជាអ្នកទាំងឡាយដែលបានមកបួសក្នុងសំណាក់សាសនាជាមួយគ្នា មានតថាគត ជាបៃតារួមគ្នាហើយមិនស្ដាប់តថាគត ដែលអ្នកទាំងឡាយមិនបានប្រយុទ្ធគ្នាទេមិនបានសម្លាប់គ្នាទេ មិនបានប្រហារគ្នា ទៅវិញទៅមកផងទេហេតុអ្វីក៏មិនរងាប់ នៅពីវេរានឹងបាននឹងទូទៅបានព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះគាថានៅក្នុងព្រះគាថាធម្មវត្តហ្នឹងចឹងដែលមានសេចក្តីថា បរិជ្ជអ្នកវិជានន្តិជាដើមដែលថាពួកជនដតីពួកជនដតីនេះគឺក្រៅអំពីបណ្ឌិតណាទេពួកជនដតីហ្នឹងគឺក្រៅពីបណ្ឌិតហ្នឹងបានជាអ្នកមិនដឹងណាបានជាអ្នកមិនដឹងបរិជ្ជអ្នកវិជានន្តិហ្នឹងជាអ្នកមិនបានដឹងច្បាស់មិនបានឃើញច្បាស់ហ្នឹងគឺមិនដឹងថា ពួកយើងនេះឯងកំពុងតែត្រុតត្រោមនៅក្នុងកណ្ដាលជំនុំសង្ឃនេះមិនបានដឹងទេនឹងវិយមេថៈយមេមសេនោះអត់ដឹងថាពួកយើងនឹងកំពុងតែតដាបតដួសចូលទៅចិត្តសំណាក់នៃមច្ចរាជប្រព្រឹត្តទៅរកសេចក្តីវិន័យក្នុងកម្ដាលជំនុំសង្ឃនេះឡើយយេចតតថវិជានន្តៈចំណែកអ្នកប្រាជ្ញបណ្ឌិតឯណាដែលបានដឹងច្បាស់នៅសេចក្តីនេះ ដឹងច្បាស់ថាអាត្មាឯងហ្នឹងកំពុងតែមានការចូលទៅចិត្តមាត់មច្ចរាជមានការប្រព្រឹត្តទៅដោយការវិនិច្ឆ័យបាត់បង់នៅខណ្ឌបញ្ញកៈនេះអត្តភាពនេះបណ្ឌិតនឹងបានដឹងសេចក្តីនេះណាទៀតព្រះអង្គសម្ដែងយាយចតតថវិជានន្តិនោះណាបុគ្គលឯណាគឺសម្ដៅយកបណ្ឌិតដែលបានដឹងច្បាស់នៅសេចក្តីនេះគឺជាអ្នកអាច ធ្វើនៅចំនួនឆ្លោះតោះតេងនឹងឯងឲ្យស្ងប់រងាប់ទៅបានតតោសាមញ្ញតិមេភគាណានឹងតតោសាមញ្ញតិមេធគាគឺថាជាអ្នកធ្វើឲ្យចំនួនឆ្លោះប្រកែកតតេងនឹងស្ងប់រងាប់ទៅក្នុងកណ្ដាលនៃជំនុំសង្ឃនោះនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងចែកចែកបុគ្គលពៀលនិងបណ្ឌិតបុគ្គលពៀលនឹងឯងគឺថា មិនបានដឹងច្បាស់នៅសេចក្តីណាសេចក្តីដែលថាខ្លួនឯងកំពុងតែដដាបទៅទោះគឺដំណើរនៃជីវិតនឹងក៏ប្រព្រឹត្តទៅចិត្តសេចក្តីស្លាប់ហើយក៏កំពុងតែបង្កនៅវិនិស្សកម្មដែលធ្វើឲ្យចង់បែកបាក់គ្នាដោយសារតែខ្លួនឯងនឹងមិនបានឃើញនៅទោសកំហុសរបស់ខ្លួនដែលកំពុងតែប្រព្រឹត្តទៅទេនឹងជាអ្នកដែលបាត់បង់នៅសតិ គឺជាអ្នកល្ងងខ្លៅប៉ុន្តែធ្វើរឹកពីហាក់ដូចជាខ្លួនឯងចេះដឹងសម្បើមណាមិនស្ដាប់នៅអវាទូមាន របស់ព្រះអង្គនោះសម្គាល់តែខ្លួនឯងជាអ្នក ចេះដឹងសម្បើមណាស់នឹងអញ្ចឹង ប៉ុន្តែ ចំណែកបុគ្គលឯណាដែលបានដឹងសេចក្តីនេះដឹងតែខ្លួនឯងកំពុងតែត្រុតត្រោមទៅ មិនអាចដើម្បីបាននៅអ្វីអ្វីជារបស់ខ្លួនទេ ពីព្រោះអត្តភាពនេះក៏ត្រូវវិន័យទៅតើនឹងត្រូវបានអ្វីក្នុងលោកនេះជារបស់ខ្លួន កាលណាបើចេះតែសម្គាល់ថានេះជារបស់អញនោះជារបស់អញគ្មានអ្វីក្រៅតែពីរឿងការចាញ់បោក បញ្ញខណ្ឌនេះឬក៏ថាចាញ់បោកចិត្តវិញ្ញាណដែលប្រកបដោយឆន្ទរាគៈតែប៉ុណ្ណឹងទេតាមពិតវាគ្មានអីជាសំខាន់ក្នុងជីវិតនេះឡើយនឹងអញ្ចឹងដែលដោះស្រាយបញ្ហាក្នុងជីវិតដោយ លោភៈទោសៈមោហៈដោយកាយទុច្ចរិតវិជ័យទុច្ចរិតដោយមโนទុច្ចរិតអីនឹងយ៉ាងណា ការដែលដោះស្រាយមិនចំប្រភពនៃបញ្ហាព្រោះការដែលខ្វះបញ្ញាទេណាមានតែការប្រព្រឹត្តទៅ នៅក្នុងសេចក្តីវិន័យមិនបានជួបប្រទេសនៅសេចក្តីស្ងប់រងាប់ឡើយប៉ុន្តែ អ្នកប្រាជ្ញអាចរងាប់បាននៅ ចំលោះឆ្លោះតោះតេងធ្វើការវិវាទតោះតេងនោះឲ្យស្ងប់ រងាប់ទៅបានក្នុងកណ្ដាលនៃជំនុំសង្ឃអញ្ចឹងព្រះអង្គទ្រង់សម្ដែងសភាវៈធัวនឹងឯងឲ្យឃើញច្បាស់អំពី ការប្រព្រឹត្តទៅនៃពេលធัวហើយនឹងការប្រព្រឹត្តទៅនៃបណ្ឌិតធัวនោះអញ្ចឹងទៅធ្វើឲ្យភិក្ខុបានស្ដាប់យល់សេចក្តីនឹងទៅ ភិក្ខុដែលឆ្លោះតោះតែងគ្នានៅនគរ92ហ្នឹងហ្នឹងស្ដាប់ទៅយល់សេចក្តីបានសម្រេចមគ្គផលទៅហ្នឹងនៅនិវត្តចេតពុនហ្នឹងបានសម្រេចមគ្គផលចាប់តាំងពីសោតាបត្តផលឡើង ទៅណាចឹងនៅនៅក្នុងពេលហ្នឹងនេះគឺជារឿងល្អណាស់ដែលបានដឹងនៅទោសកំហុសនឹងកណាគុណចាស់ញាតិញោមបងប្អូនសូមជ្រាបចុះរឿងចំណេះដឹងដ៏ពងពោះក្នុងជីវិតរបស់យើងនេះណាគឺនៅត្រង់កន្លែងណា គឺនៅត្រង់ដែលបានដឹងថា ខ្លួនឯងមានកំហុសនឹងចាំកំភ្លេចណាទេណានឹងហើយនឹងដឹងម្យ៉ាងទៀតយ៉ាងសំខាន់ថា ខ្លួនឯងដែលមានកិលេសព្រោះនៅល្ងងកាលណាបើដឹងយ៉ាងនេះហើយនឹងព្យាយាមកែនៅកំហុសនោះដោយការប្រព្រឹត្តល្អប្រព្រឹត្តត្រឹមត្រូវហើយនឹងព្យាយាមស្វែងយល់សិក្សារៀនសូត្រដើម្បីកម្ចាត់បងនៅសេចក្តីល្ងងនោះ ព្រោះដែលនៅមានកិលេសព្រោះល្ងងនឹងត្រូវតែជ្រាបច្បាស់អញ្ចឹងបើអស់ល្ងងហើយគ្មានកិលេសលោភៈទោសៈមោហៈគ្រឿងសៅម៉ងទេនៅល្ងងបានវាមានកិលេសដូច្នេះដើម្បីកម្ចាត់បង់នៅភាពល្ងងល្ងឹតត្រូវតែស្វែងរកពន្លឺប្រទីបគឺបញ្ញា ដើម្បីត្រួលបំភ្លឺនៅសេចក្តីពិតកម្ចាត់បង់នៅការល្ងងនោះហើយនឹងកម្ចាត់បង់នៅទោសកំហុសកុំឲ្យមានការប្រព្រឹត្តតទៅមុខទៀត